តើមានអត្ថប្រយោជន៍អស់ច្រឡំដល់សមភ័យទៅបាត់ដល់មកតោះនេះដល់ទៅជួយពីទៅជួយពីទៅនេះទៅសួរសួរជួយសួរអញ្ចឹងនិយាយថានិយាយខ្លាំងខ្លាំងនេះមកតែខាត់ទីនេះចង់និយាយថាធម្មនៅឡាយឡាយស្ទើរបានគេហាប់ផ្សាយម្ដងនេះបើតាមមើលយើងមិនអាចដឹងទេ អត់អត់អាចដឹងទេតែយើងអាចចូលទៅក្នុងបានយើងនឹងស្រាវជ្រាវវាយើងស្រាវជ្រាវតែជុំនិយាយថានៅក្នុងកន្លែងនេះគឺជាស្រួលតែមានបាទជាស្រួលណាស់បងប្អូនដែលមកតាមទីរំខានអាចមកទីនេះបានបាទអាចសម្រាប់លេងមកទីនេះបានបាទអង្គុយអង្គុយលេងហើយអឺបងជំនុំណាស់អារម្មណ៍តែមកដែរអូ happy new year បាទសុបាយបងអីគេមិនអានោះនេះសួរអានេះអានោះនេះទៅពេលសួរនេះទៅដល់សាយាយស្អាតអូយបាយបាទទៅទៅទៅបាទបាទចិត្តមើលវីដេអូ live របស់ខ្ញុំមកក៏ដូចជាវីដេអូដែលខ្ញុំបានធ្វើដំណើរកម្សាន្តនៅយុគសាព័ត៌មាននៅជុំវិញទីរំខេត្តក៏ដូចជានៅទឹកដីប្រទេសកម្ពុជាផងដែរបាទបាទខ្ញុំជម្រាបជូនម្ដងទៀតបាទសូមជម្រាបលាបាទតែសុភ័ក្រ 지방어 Dạ hon, dạ hon Dạ hon Dạ mình đã hốt tại Con cân Đang chiều bây giờ Mùa bên thằng bên chiều bầu bầu Rồi chiều bây giờ Đi sẵn បងអាចបងអាចរៀបរាប់ នៅទីកន្លែងទីកន្លែងនៃខេត្តបានទេថាយកព័ត៌មានខេត្តណាទៅខេត្តនោះវើយបាយវើយខេត្តណាខេត្តទៅបានអត់ទេអូនធីអៀនណាធីអៀនណាហើយលោកយាយលោកយាយក៏បានយាយអាចជួយបានបាយទៅយាយយាយមិនបានបាយទៅដឹងចៅ ខ្ញុំក៏ដូចជាហៀវបាយព្រៃខ្ញុំបានធ្វើដំណើរបានទីអត់បានធ្វើដំណើរធ្វើដំណើរទីឡានរបស់ជីមតួទេគឺខ្ញុំដើរមកមកដើរមកយកសារព័ត៌មាននៅជំនាញទីរួមខេត្តសៀមរាបនេះផងដែរដោយសារតែឃើញទឹកដីខេត្តសៀមរាបគឺបូរទៅដល់ប្រាសាទដូចជាសម្បត្តិវប្បធម៌ជាតិដល់ស្គមស្កៃដែលមិនអាចនឹងកាត់ស្មានបានកាត់ស្មានអរគុណទេនេះនេះស៊ីបាយដល់